sorry dear boy អូមិត្តអើយពេលណាខ្ញុំសោកថាក្នុងចិត្តខ្លាំងណាស់នឹងដល់ពេលចាំចាអារម្មណ៍ខ្ញុំក៏ដាក់ទឹកភ្នែកហូរមិនដឹងខ្លួនមិននៅរួមណាស់បែកគ្នាខ្លះមិនទាន់រៀបការខ្លះទៀតក៏មានទាំងប្រពន្ធក៏ពេលមួយចំ ចាស់វាលខ្លាំងហួហើនៅសតតែនឹកងារគ្មានស្បើអមតើនៅចាំទីទឹកបលីនេះយើងធ្លាប់ស៊ីត្រាឆ្លុះប្រកែព្រោះតែរឿងទីខំបាក់គ្នាខាង ចិត្តខ្លាំងណាស់នឹកដល់ពេលចាញ់ចាអារម្មណ៍ខ្ញុំក៏ដាំទឹកផ្នែកហូរមិនដឹងខ្លួនមុតនៅរួមណាស់បែកគ្នាខ្លះមិនទាន់រៀបការខ្លះទៀតក៏មានទាំងប្រពន្ធក៏ព្រៀលមួយចំជួបជួនតាប់នឹងក្នុងខ្លួនថាខ្ញុំនឹកមិនគ្នា នៅរួមណា